ទារកពាក់ស្រោមដៃជើងពេលដោះចេញបែកញើអាចមានបញ្ហាអ្វីឬអត់មានមួយម៉ាក់ជាច្រើន បានសាកសួរមកកាន់ website Hello Group Pet ថាកូនរបស់ខ្លួនមានអាការៈបែកញើត្រជាក់ចុងដៃចុងជើងរហូតក្រោយដោះស្រោមដៃនិងស្រោមជើងចេញបញ្ហានេះលោកវិជ្ជបណ្ឌិតហាងរតនាឯកទេសជំងឺទូទៅបានឲ្យដឹងថា បញ្ហានេះលោកក៏ធ្លាប់បានជួបច្រើនមកហើយដោយមានតែឆាតមកសុំការណែនាំនិងនាំកូនមកដល់ clinic តែម្ដង លោកវិជ្ជបណ្ឌិតរូបនេះបានបន្តទៀតថារឿងបែកញើសត្រជាក់អត់មានបញ្ហាអ្វីចំពោះកូននោះទេ បញ្ហាត្រជាក់ឬបែកញើសបាតដៃបាតជើងរបស់កូនកើតឡើងអំឡុងពេលចាប់ពីកើតរហូតដល់6ខែដែលជាពេលទីរួចត្រូវពាក់ស្រោមដៃនិងស្រោមជើងជាប់ហើយពេលដោះចេញរាងកាយមិនទាន់សាមនឹងបរិយាកាសខាងក្រៅប៉ុណ្ណោះលោកបានបន្ថែមទៀតថា ពេលអាកាសធាតុក្តៅខ្លាំងពេកក៏ជាមូលហេតុដែរ ដូចនេះត្រូវរក្សាសីតុណ្ហភាពកន្លែងកូនរស់នៅឲ្យមានភាពសមល្មមឬបើក្តៅខ្លាំងនឹងនៅតែចង់ឲ្យកូនពាក់ទៅរកស្រោមដៃជើងណាដែលស្ដើងស្ដើងដែលអាចឲ្យខ្យល់ចេញចូលបានប៉ុន្តែបើសិនមកកូនបែកញើក្នុងស្ថានភាព ដូចខាងក្រោមនេះត្រូវបញ្ញាប់នាំកូនទៅជួបគ្រូពេទ្យជាមិនទាន់ បាត់បង់ចំណង់អាហារឬបាវទល់លិមុខឬរាកគ្រុនកង្វះជាតិស្ករនោមញឹកញាប់ញើសស្អិត